ចែកចាំទៅដប់មែនណានេះទៅមួយខ្ញុំមកទៅចែកទៅណាវិញណាទៅណាក៏ខ្ញុំដប់ដល់ដែរជំនាតម្លៃសមរម្យខ្ញុំមកចែកសម្រាប់នៅនឹងបានតែហាមប៉ះពាល់បានរបស់ខ្ញុំព្រោះខ្ញុំមកចូលចិត្តទេអើយលោកហើយនេះខាត់ពេលខ្ញុំធ្វើការងារអស់មួយថ្ងៃឯណាចាចាំស្អែកខ្ញុំជូនមកពីព្រឹកគេនេះមើលទៅ ដូចក្មេងឆ្លើយតែចិត្តគំនិតគេក៏ល្អដែរតាអេមិនបានយំចឹងណាគេធ្វើអីមែនមុននេះឃើញគេដេញចោលបំស្មានតែចោលនឹងជាសំឡាងក៏ជាចោលដែរប៉ុន្តែចេះតែលួចបេះដូងគេ